យើងត្រឹមតែជាមិត្តមិនមែនជាសង្សារហើយបងសុំទោសផងណាដែលបងគិតថាយើងសង្សារគ្នារូបបងនឹងជប់គិតជប់រំខានពុំងាពួកយើងជាមិត្តនឹងគ្នានឹងចាំពាក្យនេះរៀងរហូតទៅបងជួបខ្លួនឯងដែលតលស្នេហ៍ជីវ៉ា ទាំងលើច្បាស់ថាវាមិនអាចជាស្នេហាតែបងក៏ប្រាប់ខ្លួនឯងថា បងនឹងជិះផ្សារថ្ងៃ ណាមួយតែបងមិនខ្វល់ថាវាជាប៉ុណ្ណាទេ ត្រឹមនៅក្បែរអូនបងមានក្តីសុខជាងគេ អូនដឹងទេ អូនដឹងទេបងស្រឡាញ់អូនលើអ្វីៗ ដឹងថាពួកយើងត្រឹមតែជាមិនតែបងសុំគិតខុសពីរូបថ្លៃទួងដឹងថាស្នេហ៍នេះគ្មានន័យសុំចិត្តថ្លៃឲ្យបងគិតម្នាក់ឯងអូនមិនបាច់ខ្វល់ថាបងជិះប៉ុណ្ណាទេធ្វើធម្មតាធម្មតាតែមាសមេ សុំត្រឹមគុំស្អប់បងបានទេបងសុំត្រឹមលួចគិតតែម្នាក់ឯងមិនអោយអូនចំបែងនឹងបងឡើយ ទួងនឹងច្បាំងរូបអូនមិនអាចឲ្យក្តីស្រឡាញ់មកបងពួកយើងត្រឹមតែជាមិត្តមិនមែនជាសង្សារឲ្យបងសុំទោសផងណាដែលបងគិតថាយើងសង្សារគ្នារូបបងនឹងជប់គិតជប់រំខានពំងារពួកយើងជាមិត្តនឹងគ្នានឹងចាំពីនេះរៀងរហូត គ្រប់ពេលក្បែរអូនតាដឹងទេស្ងួនបងមានក្តីសុខប៉ុណ្ណាទុំបីយ៉ាងត្រឹមជាមិត្តមិនមែនស្នេហាសុំចិត្តជីវ៉ាឲ្យបងនៅក្បែរតាបានទេសន្យានឹងមិនរំខានមិនធ្វើឲ្យអូនពិបាកចិត្តហើយមិនសុំការអាណិតធ្វើឲ្យអូនពិបាកនោះទេ សូមត្រឹមឈរក្បែរក្នុងនាមជាមិនរបស់អូនក៏បានដែរព្រមតែពេលនេះខ្វងអូនមិនបានពួកយើងត្រឹមតែជាមិត្តមិនមែនជាសង្សារឲ្យបងសុំទោសផងណាដែលបងគិតថាយើងសង្សារគ្នារំបងនឹងជប់គិតជប់រំខានពងងារ យើងជាមិត្តនឹងគ្នានឹងចាំពាក្យនេះរៀងរហូតទៅ